បាទជំរាបសួរសុភីបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទបាទជំរាបសួរកសិករជ័យដែនហ្នឹងបែកគ្នាយូរហ្នឹងបាទខាងឡាយូរអឺមិនសូវជាមានពេលច្រើនទេនៅប៉ុន្តែខែនេះខ្ញុំទនីច្រើនហើយជាទឹកក្រោយអាចឡាយ3 4ឡាយទេហ្នឹងហើយហ្នឹងហើយឥឡូវនេះអ្វីដែលខ្ញុំចង់បដោតតាមពិតទៅមានពេលខ្ញុំចង់ឡាយនិយាយរឿង របៀបយើងកសាងប្រទេសជាតិបានច្រើនដូចជាវិស័យកុមារវិស័យជួយមនុស្សចាស់វិស័យអប់រំណាវិស័យយកពន្ធដារណាវិស័យអឺពាណិជ្ជកម្មវិស័យកសិកម្មលក្ខណៈដើម្បីជាប្រទីបដល់បងប្អូនយើងក្នុងការ សម្រាប់ចិត្តហើយជាពិសេសដើម្បីឆ្លុះបញ្ចាំងអំពីនយោបាយនៅប្រទេសកម្ពុជាយើង ជាមួយនឹងប្រទេសជឿនលឿនដែលខ្ញុំរស់នៅនេះដើម្បីជាបទពិសោធន៍ហើយជាពិសេសគឺថាឲ្យពួកគាត់មានភាពរឹងមាំហើយតាមចិត្តធ្វើការសាមគ្គីដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរជាមួយគ្នាអានឹងជាទិសដៅរបស់ខ្ញុំក៏ប៉ុន្តែពេលខ្លះគឺក៏ចង់និយាយអំពីហេតុការណ៍ដែលកើតឡើងភ្លាមៗដែរហ្នឹងហើយ អឺសួស្តីអឺណាំមុនឡាណាំមុនឡាណាអូនសុខសប្បាយអូនរៀបសួរមីសាអូនបាទជម្រាបសួរអឺរំនីបាទជម្រាបសួរបងប្អូនអរគ្នាហ្នឹងហើយអឺពីព្រោះខ្ញុំតែយល់ថាអឺយើងខ្វះច្រើនតកតងរឿងអឺ ផែនការកសាងប្រទេសជាតិដែលប្រជាជនយើងគាត់ខ្វះចំណេះដឹងហើយខ្វះបទពិសោធន៍ខ្ញុំជឿថាពលរដ្ឋខ្មែរយើងមានទុនធានច្រើនជាពិសេសខាងគណៈបកប្រឆាំងគណៈបកប្រឆាំងគឺយើងមានទុនធានដ៏សំខាន់គឺយុវជន ទី1ទី2គឺយើងមានអ្នកនៅក្រៅប្រទេសច្រើនដែលចង់ចូលរួមជួយប្រទេសសិទ្ធិជាអ្នកមានការអប់រំមានការរៀនសូត្រហើយជាពិសេសគឺយើងមានបទពិសោធន៍នៅប្រទេសគេ ទី3គឺយុវជននៅក្នុងប្រទេសខ្មែរភាគច្រើនសុទ្ធតែជាអ្នករៀនសូត្រមានឆន្ទៈចេះដឹងចង់កសាងប្រទេសប៉ុន្តែយើងនៅខ្វះ លទ្ធភាពគឺអំណាចដែលយើងត្រូវទទួលបានយកមកកាន់កាប់ហើយទីចុងក្រោយគឺថាយើងមានឆន្ទៈថានឹងដែលជាកត្តាសំខាន់ឆន្ទៈសំខាន់ណាស់អឺមនុស្សក្នុងបកប្រជាជនក៏មានច្រើនដែរដែលគេមានទុនធានល្អល្អណាស់ដែលទៅរៀនក្រៅប្រទេសណាដូចជាម៉ណែតដូចជាអឺសាយសំអាលអីក្តីណាសូម្បីតែរដ្ឋមន្ត្រីក្រសួងអប់រំនឹងក្តីឃើញទេអឺ សុទ្ធតែជាអ្នកទៅរៀននៅក្រៅប្រទេសក៏ប៉ុន្តែពួកគេខ្វះឆន្ទៈហើយនឹងមនសិការអញ្ចឹងទៅវាជាឧបសគ្គមួយដែលមិនអាចជំរុញឲ្យមានការអភិវឌ្ឍត្រឹមត្រូវទេហើយជាពិសេស អ្នកខ្លះបានទៅរៀនក្រៅមែនក៏ប៉ុន្តែយើងរៀនទ្រឹស្ដីហើយយើងអត់បត់ពិសោធន៍រស់នៅប្រទេសគេយើងអត់ដែលធ្លាប់ធ្វើការនៅស្ថាប័នជាតិគេអាហ្នឹងគឺវាពិបាកដែរយើងមើលទ្រឹស្ដីខាងក្រៅទៅយើងអាចអត់យល់ទេ ព្រោះយើងខាងសង្គមជាតិគឺយើងមានទុនធានច្រើនក្រៅពីទៅរៀនទៅរស់នៅ គឺយើងអ្នកខ្លះធ្វើការនៅស្ថាប័នគេទៅទៀតស្ថាប័នសេដ្ឋកិច្ចធ្វើទោះបីជាធ្វើជាងសំណង់ជាង ធ្វើការក្រុមហ៊ុនណាអ្នកខ្លះធ្វើការនៅខាងក្រសួងរដ្ឋណាទោះបីមិនមែនជាឋានៈចវាយខេត្តចវាយក្រុងជាតំណាងនេះក៏ប៉ុន្តែក៏ មានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងស្ថាប័នជាតិមួយមួយដែលអាចយកមកប្រើការ សម្រាប់កសាងប្រទេសជាតិយើងបានដែរជាពិសេសគឺចំណេះដឹងផ្ទាល់នៅទីនោះហ្នឹងហើយឥឡូវយើងចូលខ្សែរឿងយើងតិចអឺខ្ញុំឃើញមនុស្សបកប្រជាជនយកសាររបស់លោកវិធានសំរងស៊ីដែលគាត់ផ្សាយថ្ងៃនេះ ហ្នឹងហើយគាត់ផ្សាយយ៉ាងម៉េចផ្សាយថ្ងៃនេះឬម្សិលមិញបាទប្រហែលម៉ោងមុនបាទ18ម៉ោងមុនចុះពីម្សិលមិញហ្នឹងហើយថ្ងៃទី7កុម្ភៈឆ្នាំ2022បាទខ្ញុំអានសារគាត់ហ្នឹងទៅហើយចាំខ្ញុំលើកសារអឺបងប្អូនបពវិជាជនហ្នឹងហើយយុវជន CP CPP មានចំណេះដឹងណា mà buồn buồn nai như thế mình mong mưa toàn này hồn lươn à xa nó mình lươn phi plệt plệt plệt mong mưa toàn là ngay ណាយុវជនសមត្ថភាពច្រើនណាស់ហ្នឹងហើយនៅក្នុងក្រៅប្រទេសហ្នឹងហើយហ្នឹងយើងអូនឯងនិយាយស្អីមិញខាងលើមកភ្លេចបាត់មើលអត់តាន់វាលឿនពេកអា នឹងយុវជនស៊ីភ័យភ័យមានចំណេះខ្ពស់តែត្រូវគេខ្ទាស់ក្រឡាស់ហ្នឹងហើយត្រូវអូនហ្នឹងហើយបណ្ណាអឺនេះជាការពិតមកឃើញយុវជនមានសក្តានុពលច្រើននៅក្នុងគណៈបកប្រជាជនហ្នឹងហើយក៏ប៉ុន្តែពួកគេដោយសារស្ថិតនៅក្នុងចង្កោបកប្រជាជនគឺខុសពីយើងណានៅក្នុងបកប្រជាជន គឺធ្វើអីត្រូវតាមបន្ទាត់បក តាមគំនិតមេយើងគ្មានគំនិតអាចធ្វើអ្វីបានដោយឯងទេណាធ្វើស្អីក៏ដោយបើសិនជាយើងមិនផ្ដល់ credit ទៅឲ្យមេខាងលើហើយដោយយោងតាមណាដោយស្របតាមណាដោយមានការណែនាំណាណាស្អីស្អីយើងថាយើងស្អីក៏ដោយត្រូវទៅភ្ជាប់អាគុណសម្បត្តិហ្នឹងទៅឲ្យមីខាងលើហើយបើមីខាងលើគេអត់ព្រមគេអត់គេអត់ គេអត់ឲ្យយើងទេអញ្ចឹងហើយបានជានៅប្រទេសកុម្មុយនីសជនប្រតិការដឹកនាំយើងកម្រមានស្អីបកើតថ្មីមានអីដើរទៅមុខណាអ្វីដែលរីកចម្រើនតើតែយើងភ្ជាប់ខ្លួនជាមួយនឹងពួកសេរីគណិតសេរីពួកពួកសេរីគេលើកតម្កើងអ្នកដែលមានចំណេះដឹងអ្នកដែលមានគណិតស្រាវជ្រាវហើយជាភាសាគឺថាគេលើកតម្កើងគណិតបកើតថ្មីណាបកើតថ្មី ណាហៅថា creative and innovation ណាគឺគេគេគេលើកតម្កើងអាហ្នឹងណាហ្នឹងហើយពួកកុំមុនីគេអត់ទេណាអត់ទេគេមិនមានកំណត់ឆន្ទៈបែបហ្នឹងទេហ្នឹងហើយតើឥឡូវខ្ញុំអានសារលោកធានហើយចាំខ្ញុំលើកសារពួកបពប្រជាជនមួយចំនួនដែលគេផ្សាយបាទសារហ្នឹងវាដូចគ្នាយើងសរុបតើសារគេមួយទៅគឺយើងអាចនិយាយគ្នាបានហ្នឹងហើយឥឡូវយើងមើលណា ខ្ញុំអាសាលោកធានណាថ្ងៃទី7ខែកុម្ភៈឆ្នាំ2022តុលាការបារាំងកំពុងតែឈានទៅចាប់ខ្លួនលោកចាប់ខ្លួននាយករដ្ឋមន្ត្រីខ្មែរហ៊ុនសែនយ៉ាងពិតប្រាកដណាបើហ៊ុនសែនមិនមាន អភ័យឯកសិទ្ធិការទូតគាត់នឹងចូលវងក្រចកណាគាត់នឹងចូលក្រចកសេះ ជំនួសអ្នកក្រោមអវាទគាត់ គឺហ៊ុយពិសិដ្ឋនិងហ៊ីងប៊ុនហៀងនេះជាសម្ដីលោក Pierre Oliver Sur ជាមេធាវីសំរាមស៊ីនៅទីក្រុងប៉ារីសដែលបានផ្ដល់បទសម្ភាសឲ្យទៅភ្នាក់ងារសារព័ត៌មានអន្តរជាតិ AFP ណា ទោះបីជាហ៊ុនសែនមិនទាន់ត្រូវបានឡើងតុលាការយ៉ាងណាក៏ដោយក៏សាធារណមតិបានដឹងយ៉ាងច្បាស់ថាគាត់ជាជនអក្រិតរួចទៅហើយ បន្ទាប់ពីសេចក្តីសម្រេចតុលាការបារាំងថ្ងៃទី30ខែធ្នូឆ្នាំ2021ឲ្យចាប់ខ្លួនហ៊ុយពិសិដ្ឋនិងហ៊ីងប៊ុនហៀងយកទៅកាត់ទោសពីបទប៉ុនប៉ងសម្លាប់សំរងស៊ី ក្នុងការគ្រប់ក្របែកនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី30ខែមីនា ឆ្នាំ1997ហ្នឹងហើយអញ្ញាណាជំរាបសួរបងប្អូនទាំងអស់គ្នាដែលជួយមកក្រោយបាទហ្នឹងហើយជំរាបសួរលោកស្រីសុភាពហ្នឹងហើយជំរាបសួរបងចេស្លាមិនទាន់សម្រាប់ទេបងហ្នឹងហើយជំរាបសួរម៉ាក់បញ្ញា បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទបាទឥឡូវនៅក្នុងហ្នឹងគឺ មានការផ្សាយនៅក្នុងកាសែត Barons ដែលជាខ្ញុំមិនដឹងថាកាសែតនឹងជាមាន base លើណាហើយនៅបារាំងបាទកាសែតដល់ល្បីណាស់ magazine ដល់ល្បីនៅបារាំងបាទបងប្អូនអាចចូលទៅ page លោកទានសំរងស៊ីហើយអាន detail បានគឺច្បាស់មែនតើគឺនិយាយព័ត៌មានខាងអស់នោះគឺល្អណាស់ហ្នឹងហើយសរសេរជាភាសាអង់គ្លេសបាទហ្នឹងហើយកសែតអឺ AFP បាទអ្នករីកា AFP បាទហើយចុះផ្សាយនៅខាងទស្សនាបរិយា The Barons បងប្អូនអាចអញ្ជើញទៅមើលបានណាគឺនៅ page រូបធាតុសំរងស៊ីហើយល្អខ្ញុំជឿថារឿងនេះនឹងបែកកាន់តែច្រើនហើយវាបញ្ជាក់ឲ្យអន្តរជាតិគេយល់ឃើញអំពីភាពជា អក្រិតជនរបស់ហ៊ុនសែនកាន់តែខ្លាំងឡើងហើយយើងដឹងហើយណាថាហ៊ីប៊ុនហៀងហើយនឹងហ៊ុយវិសិទ្ធជារណាកាលពីមុនហ៊ុយវិសិទ្ធគឺជាប្រធានកងអង្គរៈផ្ទាល់របស់ហ៊ុនសែនហើយហ៊ីប៊ុនហៀងគឺជាអនុណាអនុប្រធានកងអង្គរៈណាបន្ទាប់ហ៊ុយវិសិទ្ធកាលពីសម័យគុកក្រោកបែកឆ្នាំ1997ណា ឥឡូវនេះហ៊ីវិធានឡើងធំជាងហើយហ៊ីវិធានឡើងជាវិធានអង្គរៈហួយវិស័តកម្មខាងផ្នែកផ្សេងណាអូខេឥឡូវតោះយើងមើលសារខាង មនុស្សបកវិជាជនគេសរសេរហេតុអីបានខ្ញុំគិតថាវាចាំបាច់ហេតុអីខ្ញុំត្រូវបញ្ជាក់ជូនបងប្អូន ពីព្រោះខ្ញុំយល់ថាមានបងប្អូនមួយចំនួនអាចងាយនឹងយល់ច្រឡំណា ហើយដោយមិនបានស្ដាប់អត្ថន័យណាពូបពវិជាជនខ្ញុំឃើញពូបពវិជាជនគេធ្វើការងារអីខ្ញុំចង់បញ្ជាក់ថាពួកគេមានលុយមានកាក់ហើយបាទជំរាបសួរអឺបងប្អូនអរគ្នាបាទម៉ាក់បញ្ញាជំរាបសួរស្រីម៉ៅជំរាបសួរអឺអ៊ីរ៉ានបាទជំរាបសួរបាទអឺតាន់តាន់បាទជំរាបសួរតាន់តាន់ហ្នឹងអឺដែល ពួកបកប្រជាជនគេធ្វើការជាប្រព័ន្ធបើនិយាយពីស្ថាប័នព័ត៌មានណាគឺថាគេយកសារមួយដែលមេគេខាងលើសរសេរគេក្បាលម៉ាស៊ីនសរសេរទៅផ្សាយដូចគ្នាសំបីតាពួកមន្ត្រីជាន់ខ្ពស់ក៏ដូចជាមនុស្សដែលតូចតាចនៅខាងក្រៅគេយកទៅផ្សាយហើយអ្នកដែលផ្សាយនៅក្នុងបកប្រជាជនអត់មានជាជនស៊ីវិលអត់មានជាអឺ អ្នកធ្វើការរោងចក្រជាអ្នកធ្វើការកម្មករសំណង់អីអ្នកអឺធ្វើការតាមពូជនីយដ្ឋានអីដូចយើងទេពួកគេជាទូទៅគឺជាមន្ត្រីរាជការថ្នាក់ក្រសួងលើដល់ខេត្តថ្នាក់ស្រុកណាស់រហូតដល់ភូមិសង្កាត់សតែជាមន្ត្រីរាជការរបស់គេគ្នាគេទាំងអស់ហើយហើយគេផុសជាប្រព័ន្ធណាគេចែកចាយគ្នាដូចគេមានបណ្ដាញនេះដើម្បីវាយប្រហារហើយ ដើម្បីបន្តបង្អាប់វាយតម្លៃនឹងជន់ផលិតយើងមកឃើញសារនោះចេញពីតែមួយណាខ្ញុំខ្ញុំតាមអាន ពួកគេយើងយើងចង់ប្រើប្រព័ន្ធនឹងដែរបានដូចតែគ្នាប៉ុន្តែប៉ុន្តែយើងមិនមានគំនិតទស្សនៈនឹងទេដោយសារយើងចង់ឲ្យពលរដ្ឋឬក៏អ្នកចូលរួមទាំងអស់មានសេចក្តីក្លាហានផុសខ្លួនឯងសរសេរខ្លួនឯងមានគំនិតខ្លួនឯងមិនមែនជា រឿងដែលបាក់ត្រូវដាក់ទិសដៅឲ្យទៅផ្សាយព័ត៌មានសារតែមួយចែកចាយ100នាក់1000នាក់ជាស្ថាប័នដោយពួកកុម្មុយនីសទេ ពួកសេរីមិនមានគំនិតបែបហ្នឹងទេកាលណាចេញជាប្រព័ន្ធបែបហ្នឹងគេថា ជាព័ត៌មានលៀបពណ៌មូលបង្កាច់ណាអានោះគឺសារជាពួកកុម្មុយនីសពួកយើងអត់មានអញ្ចឹងទេសាច់រឿងតែមួយពួកសេរី គឺយើងអាចសរសេរសាច់រឿងហ្នឹងបានច្រើនដោយសារពួកគំនិតសេរីគឺគំនិតអត់នៅក្នុងប្រអប់ទេណាមិនមែននៅក្នុងប្រអប់គេដាក់បោះពុំហើយទាញមកចេញឲ្យអានឹងយកទៅ copy ដាក់ទាំងអស់ហ្នឹងអត់មានទេពួកសេរីគំនិតតែមួយរឿងតែមួយសរសេររឿងច្រើនណាបែកដោយសារមនុស្សមានគំនិតម្នាក់ម្នាក់រៀងៗខ្លួនយើងមានសេរីភាព ណាក្នុងការឆ្លោះបញ្ចាំងក្នុងការសរសេរក្នុងការគិតណាក្នុងការឆ្លើយតបណាណាក្នុងការផ្សព្វផ្សាយរឿងនឹងប៉ិតឬក៏មិនប៉ិតអីយ៉ាងម៉េចមិនទៅមហាជនដើម្បីឲ្យបានយល់អាហ្នឹងគំនិតខុសគ្នាអាហ្នឹងដែលភាពខុសគ្នារវាងពួកសេរីហើយនឹងពួកកុំមុនីពួកកុំមុនីវាដល់វាយប្រអប់មួយវាមានពុំរបស់វាមួយដាក់ຕົកចែកឥឡូវឧទាហរណ៍សាររូបវិធានសរសេរហ្នឹងពួកបព្វជិជននិយាយអីមិនហ៎ បងប្អូនមើលខ្ញុំឃើញច្រើនណាគេសេយ៉ាងម៉េចគេថាអឺមិនមើលខ្ញុំអានជូនបងប្អូនសារហ្នឹងគឺស្តៀងស្តៀងគ្នាគេដាក់ថាពេលដែលគេបានឃើញគេជួនកាលគេថែមចុងបន្តិចគេថែមអីទៀតណាព្រោះខ្ញុំមិនបាច់អានឈ្មោះពួកបព្វជិជនទេហ្នឹងហើយគេថាអ្វីដែលសំរងស៊ីសរសេរគឺថា បង្ហាញថា ជំងឺមហារីកខួរក្បាលណាសំរាមស៊ីឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយណាព្រោះរឿងអីក៏គាត់សម័យចេញកើតដែរឃើញគេយកអាហ្នឹងទៅថាថាយ៉ាងម៉េចគេថាគេទៅជានិយាយថាអ្វីដែល លោកប្រធានសំរាមស៊ីសរសេរហ្នឹងដោយសារគាត់មាន បញ្ហាជំងឺមហារីកខួរក្បាលហើយ ចោទគាត់ថាស្អីក៏ដោយក៏គាត់សរសេរចេញទៅរួចដែរមានន័យថាគេចង់បញ្ជាក់ថាគាត់ជាមនុស្សដែល គ្មានការពិចារណាធ្វើស្អីដែលគ្មានមូលដ្ឋានដូចមនុស្សដែលគ្មានខួរដូចជាមនុស្សផ្សាយផ្សាអញ្ចឹងក៏ប៉ុន្តែពួកគេអត់យកខ្លឹមសារដែលគាត់សរសេរហ្នឹងគាត់សរសេរជាភាសាខ្មែរសិនណាបែរជាអត់យល់បែរជានាំគ្នាអត់យល់នឹងភាសាខ្មែរទៅទៀត ហើយគេចោទគាត់ថាសរសេរស្អីក៏ឡើយគឺថាដូចសម័យស្អីក៏សរសេរចេញទៅកាលដែរប៉ុន្តែពួកគេមិនយល់ដូចខ្ញុំបញ្ជាក់អញ្ចឹងគឺថាអ្វីដែលលោកប្រធានគាត់សរសេរស្ដាប់នៃខ្លឹមសារគាត់ច្បាស់គឺថាទីមួយគាត់ផ្អែកទៅលើទស្សនាបដី The Barons មិនមែនគាត់និយាយទេក៏ quote សម្ដីគេណា quote សម្ដីពីទស្សនាបដី The Barons យកមក ផ្សាយទី1ទី2គាត់បញ្ជាក់នៅ ក្នុងនឹងណាលើពីទស្សនាវដ្តី The Baron ផ្សាយនឹង The ប្រសែត AFP ណាយើងថា AFP ណាដែលជាខ្សែដល់ល្បីរបស់អន្តរជាតិហ្នឹងរបស់បារាំងគាត់យកអាហ្នឹងយកមក quote អាហ្នឹងឲ្យបក ប្រែភាសាខ្មែរផ្សាយមិនមែនគំនិតគាត់ទៅសេទៅទីទេ ហើយអ្វីដែលគាត់លើកហ្នឹងគឺគាត់ផ្អែកទៅលើសម្ដីរបស់លោកមេធាវី Pierre Oliver ណាឃើញទេអញ្ចឹងគាត់និយាយមិនតុលាការបារាំងកំពុងតែឈានទៅចាប់ខ្លួនលោកអឺខ្លួន នាយករដ្ឋមន្ត្រីខ្មែរហ៊ុនសែនយ៉ាងពិតប្រាកដណាបាទហ៊ុនសែនមិនមានអភ័យឯកសិទ្ធិការទូទេគាត់មិនចូលក្រចកសេះជំនួសអ្នកក្រក្រោមអវាទគឺហ៊ុយពិសិដ្ឋ និងហ៊ីវិលហៀមគាត់ពេញបាទជាការពិតហ៊ុនសែនរាល់ថ្ងៃគឺនៅមានអភ័យឯកសិទ្ធិនាយករដ្ឋមន្ត្រីហើយនៅស្ថិតនៅក្នុងបទអក្រិតហ្នឹងទោះបីហ៊ុនសែនគេដឹងថាហ៊ុនសែនជាអ្នកវិជាក៏ដោយតុលាការអន្តរជាតិគេមិនចាត់ការហ៊ុនសែនទេណា នៅក្នុងដំណាក់កាលដែលហ៊ុនសែនមានអភិឯកសិទ្ធិនាយករដ្ឋមន្ត្រីការទូតអន្តរជាតិហ្នឹងគឺគេអត់ទេ បងប្អូនឃើញទេខ្ញុំចង់បញ្ជាក់បងប្អូនអាហ្នឹងចំណុចទី1ចំណុចទី2បងប្អូនមើលទៅពួកជនផ្ដាច់ការ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋរបស់ខ្លួន នៅពេលដែលខ្លួនកំពុងកាន់អំណាចជាទូទៅរួចខ្លួនក៏ប៉ុន្តែ ពេលដែលខ្លួនអស់ពីអំណាចចាប់ដើមពេលដែលខ្លួនអស់ពីអំណាចគេនឹងចាប់ដើមកាត់ទោសអូកយកមកទទួលខុសត្រូវចំពោះមុខច្បាប់បងប្អូនមើលប្រវត្តិទៅពួកជនផ្លាច់ការណាក៏ដូចជនផ្លាច់ការណាដែរពេលដែលអស់ពីអំណាចអត់ដែលបានរស់នៅសោយសុខ ដេកស៊ីផលគុណសម្បត្តិស្នាដៃភាពអស្ចារ្យរបស់ខ្លួនដែលខ្លួនតែងតែអួតប្រាប់មហាជននឹងទីតែងតែភាពច្រើនបំផុតគឺទទួលរងកម្មហើយទៅដេកស៊ីពូផលនៅក្នុងគុកអាហ្នឹងគឺជារឿងពិតដូច្នេះហើយបានជាហេតុផលដ៏សំខាន់គឺថាពួកជនបដិការ តែងតែក្រាញអំណាចមិនចង់ចុះចេញពីអំណាចទេ ហើយបើថាចង់គឺចង់ដាក់កូនដាក់ចៅដាក់ដៃជើងខ្លួនឯងដើម្បីការពារនៅជនអក្រិតនៅទង្វើអក្រិតរបស់ខ្លួនណាអាហ្នឹងហើយអញ្ចឹងបានដូចបងប្អូនណាដែលធ្លាប់អានសភៅ leadership របស់ John C Maxwell បងប្អូនអាចដឹងណាណាតែ the law of empowerment ច្បាប់នៃការផ្ដល់អំណាចមានតែមេដឹកនាំដែល មានសុវត្ថិភាពផ្ទាល់ខ្លួនទេដែលអាចធ្វើការផ្ដល់អំណាចទៅឲ្យអ្នកតន្ត្រីបានឃើញទេអញ្ចឹងដូចហ៊ុនសែនអញ្ចឹងអត់មានសុវត្ថិភាពផ្ទាល់ខ្លួនទេដូច្នេះគ្មានច្រកណាដែលហ៊ុនសែនចង់ផ្ដល់អំណាចទៅឲ្យគេទេខ្ញុំថាឡើយអ្នកផ្សេងបាក់ផ្សេងសំបីតែមនុស្សនៅក្នុងបាក់ខ្លួនឯងក៏ហ៊ុនសែនអត់ទុកចិត្តនឹងផ្ដល់ឲ្យដែរតើឡើឲ្យកូនខ្លួនឯងអាហ្នឹងណាដោយសារខ្លួននឹងមាន បត់អក្រិតច្រើនណាមានបត់អក្រិតច្រើនបាទជម្រាបសួរពីអូនណាជម្រាបសួរបងកងណាពីអូទ្រីសណាសុខសប្បាយបងអរគុណច្រើនអានឹងជាការពិតអត់អត់ខុសទេណាអានឹងចំណុចទី2ចំណុចទី3ខ្ញុំចង់បញ្ជាក់បងប្អូនដូចនេះទោះនឹងបងប្អូនសួរថាចុះបើយើងដឹងថាហ៊ុនសែនជាមេហ៊ុយពិសិដ្ឋ មេហ៊ីងមួយនាងឯធម្មតាវាមិនដែលអឺអ្នកក្រប្រវត្តិទៅធ្វើមីអបជាមីអត់ដឹងទេចុះហេតុអីបានជាតឡាការអស់នឹងមិនក៏មិនប៉ណ្ដឹងហ៊ុនសែនចាប់ហ៊ុនសែនដាក់គុកតែម្ដងទៅដូចខ្ញុំបញ្ជាក់ចំណុចទី1និងទី2អញ្ចឹងគឺថាដោយសារហ៊ុនសែននៅមានអភ័យអសិទ្ធការទូតជានាយរដ្ឋមន្ត្រីនិងអឺ ទី2គឺថាហ៊ុនសែននៅមានអំណាចហើយអ្វីដែលខ្ញុំចង់បញ្ជាក់នៅក្នុងចំណុចទី3គឺថាទោះនឹងមិនមែនជាបទអក្រិតកម្មមនុស្សជាតិបទគេថាទូបលាយពូជសាសដោយប៉ុលពតដោយមីងអ៊ុងលៀងណាដោយមេដឹកនាំស្លូបដានលើសវិកណា អញ្ចឹងទាំងអស់ហ្នឹងទោះទាំងអស់ហ្នឹងមិនមែនជាបទអក្រិតប្រឆាំងមនុស្សជាតិមិនមែនជាបទអក្រិតបលាយពូជសាសលក្ខណៈវាគ្រាន់តែជារឿងឃាតកម្មអញ្ចឹងរឿងឃាតកម្មហ្នឹងបែបហ្នឹងវាអត់មានអាញាសឹកយកទៅកាត់ទោសនៅតុលាការអក្រិតកម្មអន្តរជាតិទេវាមានតែតុលាការព្រមតន់ ហើយដូចតឡាការព្រំតង់ប្រទេសបារាំងអញ្ចឹងតឡាការបារាំងគឺអាចចាត់ទុកបានដោយសារលោកប្រធានសមរង្ស៊ីគាត់មានសញ្ជាតិបារាំងណាអញ្ចឹងតឡាការនេះគេអាចចាត់ទុកបានណាគេអាចចាត់ទុកបានអញ្ចឹងក្នុងន័យនឹងក៏ដោយក៏ប៉ុន្តែគេក៏អត់ទាន់ចាត់ការហ៊ុនសែនដែរគេចាត់ការមនុស្សដែលអនុវត្តបទបញ្ជាផ្ទាល់ហ្នឹង ណាអ្នកដែលមិនមានអភ័យឯកសិទ្ធការទូតណាណាលើឆាកអន្តរជាតិដូចនាយករដ្ឋមន្ត្រីដូចហ៊ីមនៀងហុយពិសិដ្ឋអត់មានអត់មានអភ័យឯកសិទ្ធការទូតអន្តរជាតិដែលគេទទួលស្គាល់ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសដែលច្បាប់អន្តរជាតិគេចែងទេអញ្ចឹងតឡាការអស់នឹងចាត់ការមនុស្សដែលនៅជំនួយហ៊ុនសែនទទួលបញ្ជាពីហ៊ុនសែនសិនណាពីព្រោះបាត់ហ្នឹងគ្រាន់តែបាត់គិតកម្មណា ណាបត់ដែលធ្វើឃាតអីចឹងគឺវាអក្រិតកម្មហ្នឹងប៉ុន្តែមិនទាន់ដល់ថ្នាក់គេចាត់ការហ៊ុនសែនទេអាហ្នឹងនៅក្នុងស្តង់ដារហ្នឹងនៅក្នុងកម្រិតហ្នឹងបាទអញ្ចឹងអាហ្នឹងដែលខ្ញុំចង់បញ្ជាក់ទៅបងប្អូនបពប្រជាជនថាសំរាំងស៊ីជំងឺសរសៃប្រសាទជំងឺមហារីកអីកាន់តែធ្ងន់ធ្ងរហើយស្អីចេះសរសេរទៅស្អីក៏សរសេរចេញខុសហើយយកទៅគិតខ្លួនឯងទៅណា លោកប្រធានសំរាំងស៊ីបើបងប្អូនណាដែលមានចំណេះដឹងណាទៅអានសារគាត់មួយមួយគាត់កម្រមានប្រសាសន៍អ្វីដោយគ្មានមូលដ្ឋានណាណាស្អីក៏ដោយគឺគាត់យកមកបញ្យលបកស្រាយយើងងាយងាយយល់អត់មានសាបច្ច័យបច្ចើលើកតម្កើងប្រវត្តិសាស្ត្រអីទីបတ်ចម្រៀងអីឯណាលើកតម្កើងអួតអាងឯណាអត់មានទេ និយាយទូទៅគឺមូលដ្ឋានចំណេះដឹងមានហៅថា short exact base ណាហើយមានការស្រាវជ្រាវមាន reference ច្បាស់លាស់បងប្អូនចូលទៅមើលការសរសេររបស់គាត់ណាយើងមិនមែនពលឹះទេប៉ុន្តែក្នុងនាមយើងជាមនុស្សដែលយើងទោះរៀនតិចរៀនច្រើនយើងត្រូវមើលពីរបៀបនៃការសរសេរណាការផ្ដល់ព័ត៌មាន និងចំណេះដឹងគឺអត់ដូចគ្នាទេខុសពីហ៊ុនសែនណាកន្លែងណាឃើញតែចម្រៀងលើកដៃលើកជើងណាណាมันមានអ្វីជាចំណេះដឹងជាមូលដ្ឋានអ្វីឲ្យយើងគិតទេណាវាអត់មានអាហ្នឹងដែរបងប្អូនត្រូវត្រូវទៅយល់ណាអាហ្នឹងដែលខ្ញុំចង់បញ្ជាក់បងប្អូនហើយចង់បញ្ជាក់ទៅបងប្អូន បកប្រជាជនថាបងប្អូនគួរតែអានសារលោកប្រធានសំរងស៊ីឡើងវិញដើម្បីឲ្យយល់នៅអ្វីដែលគាត់សរសេរណាខ្ញុំមិនហ៊ាននិយាយថាបងប្អូនជាមនុស្សល្ងងណាល្ងិតណាល្ងើពកថ្ងាស់អីទេណាប៉ុន្តែបងប្អូនពលរដ្ឋខ្មែរយើងជាច្រើនទៀតដែលអ្នកបានអានណាបានអឺ គិតតាមដានខ្ញុំជឿថាអាចពិចារណាបានបាយជំរាបសួរខ្មែរអង្គហ្នឹងហើយចូលមកក្រោយទៀតមានអីស្ដាប់សារទៅវិញទៅហើយជួយចែកជូនទៅបងប្អូនយើងផងហ្នឹងហើយបាទឥឡូវអឺអានឹងចំណុចទាំង3ហ្នឹងប៉ុន្តែបងប្អូនសួរថាតើគេនឹងចាប់មានបងប្អូនខ្លះសួរថាចាស់គេនឹងចាប់ហ៊ីងមិនហៀងហើយនឹងអហុយពិសិដ្ឋទេ ខ្ញុំថាគីនឹងចាប់ក៏ប៉ុន្តែឥឡូវនេះ នៅពេលដែលតុលាការបារាំងចេញ គឺថាខ្ញុំជឿ100%តុលាការបារាំងផ្ញើអឺទីការចាប់ខ្លួននឹង ទៅអង្គប៉ូលប៉ូលីសអន្តរជាតិណាពេលហ្នឹងអង្គប៉ូលឬថា Interpol នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងប៉ូលីសអន្តរជាតិទាំងអស់ប៉ូលីសអង្គប៉ូលទាំងអស់នៅអាស៊ានក៏ផ្ញើទៅដែរ ហើយខ្មែរយើងក៏មាន ក្រុមប៉ូលីសអង្គតេពល ខ្មែរដែលធ្វើការជាមួយនឹងអង្គតេពលអន្តរជាតិផ្សេងៗទៀតដែរក៏ប៉ុន្តែយើងចង់សួរថា ចុះប៉ូលីសខ្មែរនឹងចាប់ហ៊ីងមនៀងហ៊ុយវិសិទ្ធទៅឲ្យប៉ូលីសអង្គតេពលអន្តរជាតិឲ្យយកមកដាក់ពុកនៅបារាំងហ៎អត់ទេបងប្អូនមិនបាច់ទៅ សង្ឃឹមទេណាអង្គតេពលស្រុកខ្មែរចាប់បានពួកអ្នកប្រឆាំងយើងហ្នឹងណាចាប់បានពួក ខ្ញុំចង់បញ្ជាក់ថាបងប្អូនយល់ទេមិនបាច់ខ្ញុំបញ្យល់ទេហ្នឹងហើយយើងស្គាល់ពីសមត្ថភាពពីឯករាជ្យភាពពីការងារបលិសស្រុកខ្មែរច្បាស់ណាស់បើពួកអស់នឹងហ៊ានចាប់ហ៊ីមិនហ៊ានហួយពិសិដ្ឋមួយនឹងក្បាលពីដៃឲ្យយកទៅទៅទៅរស់នៅណាហ៎រាល់ថ្ងៃនោះពួកនោះបើយើងនិយាយអំពីច្បាប់ប៉ះប៉ូលីសអង្គប៉ូលបើសិនជាប៉ូលីសស្រុកខ្មែរដូចប៉ូលីសនៅប្រទេសខ្ញុំនៅនេះ បលីនៅប្រទេសថៃដូចបលីនៅម៉ាឡេដូចបលីនៅ សង្ហបុរី24ម៉ោងគេចាប់អូកហ៊ីងមុនហៀងហើយហុយពិសិដ្ឋបញ្ជូនមកបារាំងជាប់គុកបាត់ហើយបើសួរបលីស្រុកខ្មែរហ៊ានចាប់ទេអត់ទេបងប្អូនកុំដេកសម័យណាអត់ទេណាអត់ចាប់ទេណាយើងស្គាល់ហើយថាបលីស្រុកខ្មែរ អង្គតពលហ្នឹងបានតែចាប់ពួកអ្នកប្រឆាំងគ្រប់គ្នាដែលប្រឆាំងនៅបកប្រឆាំងទេរត់ទៅថៃរត់ទៅអីហ្នឹងនាំគ្នាចេញនីការចេញអីបញ្ជូនមនុស្សអីទៅតាមចាប់ឲ្យសហការបានជាមួយបលិសថៃហ្នឹងពួកបលិសថៃពួកអលួយពួកអីពួកដែលប្រាយយុទ្ធកម្មកាប់ពួកអលួយដូចគ្នារួមគ្នាឬឲ្យពួកថៃវាដែលមានមេត្តាជាមួយខ្មែរពីកាលណាពួកអាញាធរដែនដីវាភាកច្រើនដែល វាមើងងាយខ្មែរយើងប្រមាថការទៀនខ្មែរយើងហើយវាចង់ឲ្យតែយើងកាត់សម្លាប់គ្នាណាដូច្នេះវាទៅខ្វល់អីវាអានឹងហើយណាអានឹងហើយឡើងហើយនេះទឹកបពពួកគណៈបពប្រជាជនមិនមែនជាឆ្កែតែត្រូវគេបង្រៀនឲ្យធ្វើឆ្កែត្រូវអត់ខុសទេឡើងសំដីនឹងគឺត្រូវណាឡើងហើយ ហើយវាសំខាន់គឺថាពួកគេនឹងវាសុខចិត្តធ្វើឆ្កែដែរណាក៏ដូចពួកយើងយើងវាសុខចិត្តធ្វើឆ្កែស្អីហ្នឹងហើយទោះបីជាអត់ទៅធ្វើការរាជការមិនទៅបង្ហើហ៊ុនសែនគឺជាអខ្វល់ណានៅតែមានបាយហូបណាទៅហូបតិចហូបច្រើនណាមានឡានជីអត់ឡានជីមានកង់ជីគ្មានកង់ជីមានផ្ទះនៅអត់ផ្ទះយើងអខ្វល់អត់ឈឺក្បាលមិនទៅបង្ហើពួកផ្លាយការ ហើយយើងអត់សុខចិត្តធ្វើឆ្កែដែរណាយើងមិនមែនឆ្កែហើយក៏មិនអោយគេបំរាមធ្វើឆ្កែហើយយើងក៏អត់សុខចិត្តធ្វើឆ្កែដែរវាខុសពីពួកនេះពួកហ្នឹងមិនមែនឆ្កែក៏ប៉ុន្តែគេបំរាមឲ្យធ្វើឆ្កែពួកហ្នឹងសុខចិត្តធ្វើឆ្កែអានោះវាខុសគ្នាខុសគ្នាត្រង់ហ្នឹងតម្លៃពួកយើងហើយពួកហ្នឹងគឺវាខុសគ្នាត្រង់ហ្នឹងណាពួកហ្នឹងមានឡានមានអីជិះមានតំណែងទួលឬទីពាក់ប្រវត្តិកអាវធំមកប៉ុន្តែជាមនុស្សហ្នឹងប៉ុន្តែឲ្យគេគេពិរិយឲ្យធ្វើឆ្កែដល់គេធ្វើឆ្កែអត់វិញណាអាហ្នឹងតែពួកយើងអត់ ហើយវាខុសគ្នាត្រង់ហ្នឹងតម្លៃខុសគ្នាត្រង់ហ្នឹងហ្នឹងហើយឥឡូវយើងបន្តក៏ប៉ុន្តែយើងចង់សួរថាតើគេអាចចាប់ទេចាប់បើហ៊ីងមុនហៀងហើយនឹងហុយពិសិដ្ឋចេញផុតពីកម្ពុជាបងប្អូនសាក់បាទទៅយួនខ្ញុំអត់ដឹងទេបាទហ្នឹងវាពិបាកដែរទៅចិនអាហ្នឹងក៏ពិបាកដែរអឺយើងមិនដឹងថា យួនហើយចិនអាចចាប់ឲ្យឬមួយក៏អត់ទេទៅឡាវក៏ពិបាកដែរអាចពិបាកដែរណាមកភូមាក៏អាចអត់ទេឥឡូវក៏អត់ចាប់ឲ្យដែរហ្នឹងខ្ញុំជឿបើថៃប្រហែលជា50 50ណាតែចេញផុតពីហ្នឹងមកសិង្ហបុរីហ្នឹងក៏ត្រូវណាទៅឥណ្ឌូនេស៊ីហ្នឹងក៏ត្រូវណាទៅម៉ាឡេក៏ហ្នឹងក៏ត្រូវដែរហើយបើចេញមកអឺរ៉ុបនេះខ្ញុំធានា ចុះពីលើយន្តហោះអត់តាន់ចេញមកអឺរ៉ុបបើហ៊ីមិនហៀងហ៊ុយវិសិទ្ធហ៊ានហោះមកអឺរ៉ុបឬមិនបាច់ទៅអឺរ៉ុបទេទៅជប៉ុនហើយនឹងកូរ៉េខាងត្បូងណាខ្ញុំជឿថាឈានជើងពីចណ្ដាលយន្តហោះអត់តាន់ហើយមានគេទទួលខ្លោះទទួលបាត់ហើយនេះការពិតណាអាហ្នឹងបើហានៅថៃខ្ញុំជឿថា50 50%ព្រោះយើងអត់ ទុកចិត្តប្រើយុទ្ធប្រមាណទេណាអាចពីត្រូវរើគ្នាស៊ីសំណោកសូប៉ាន់អីជាមួយគ្នាគេនឹងគេការពារគ្នាទៅវិញទៅមកព្រោះប្រយុទ្ធក៏ព្យាយាមធ្វើការជាមួយហ៊ុនសែនជួយហ៊ុនសែនដើម្បីឲ្យហ៊ុនសែនជួយខ្លួនក្នុងការទប់ស្កាត់អ្នកប្រឆាំងលើថៃរត់ទៅខ្មែរដើម្បីធ្វើការប្រឆាំងជាមួយខ្លួនអីឡើងឡាព្រោះយើងឃើញហ្នឹងកាលពីមុនអ្នកប្រឆាំងថៃរត់ទៅខ្មែរយើងបាត់ខ្លួនស្លាប់ណាឃើញទេអាហ្នឹងដែលយើងត្រូវយល់ណា ពួកផ្ដាច់កាយជាទូទៅគឺវាជួយគ្នានៅក្នុងហ្នឹងបាទអញ្ចឹងបើសិនជាហ៊ីងមិនហ៊ានហើយនឹងហួយពិសិដ្ឋនៅស្រុកខ្មែរគឺអាចអត់ចាប់បានដែរពីព្រោះបលិសខ្មែរគឺអត់ក៏ប៉ុន្តែបើមកក្រៅស្រុកមកអឺរ៉ុបប្រទេសសេរីចុះជើងវាយន្តហោះអត់តាន់ទេនឹងចាប់នៅអាស៊ាន អាចប្រទេសដែលចាប់គឺអាចនៅសិង្ហបុរីម៉ាឡេឥណ្ឌូនេស៊ីនិងហ្វីលីពីនឲ្យតែចូលប្រទេសហ្នឹងនឹងប្រួយនេះគឺអាចខ្ញុំជឿថានឹងចាប់ណាគឺនឹងចាប់បាទជំរាបសួរទូចសវណ្ណរាហ្នឹងហើយក៏ប៉ុន្តែបើមកថៃអាចថា50%ទៅយួនទៅចិនខ្ញុំអត់ហ៊ានសន្និដ្ឋានទេណាគឺអាចអត់ចាប់ណាឥឡូវមកយើងគិតណាក៏ប៉ុន្តែ អាចចាប់ដែរនៅក្នុងប្រទេសកម្ពុជា ក្នុងហេតុផលមួយ នៅពេលដែលហ៊ុនសែនមើលឃើញថាពីរអ្នកនឹងអស់ប្រយោជន៍ដល់ខ្លួនហើយត្រូវមាន មនុស្សផ្សេងអាចមកកាន់តំណែងទូនាទីហ្នឹងពួកអានឹងអស់តម្លៃដូចឆេងពៅអីចឹងណាពីព្រោះពួកជនផ្ដាច់ការកាលណាមនុស្សនឹងអស់ប្រយោជន៍សម្រាប់ខ្លួនហ្នឹងគឺសម្រាប់ចោលហើយសម្លេះចោលគឺជន់កបលិចចោលហើយ ហើយជាប្រពៃនេះរបស់ជនប្រដាច់ការណាមិនដែលទុកឲ្យរស់ស្រួលទេណាអញ្ចឹងខ្ញុំអាចមើលឃើញថាអាចថ្ងៃក្រោយ មានជំរឿសពីរហ៊ីមុនហៀងហួយពិសិដ្ឋគឺអាចកពើស៊ីឬបាត់ខ្លួនឬក៏នឹងត្រូវហ៊ុនសែនចាប់ហ៊ីមុនហៀងហួយពិសិដ្ឋយកមកឲ្យជាប់គុកតុលាការបារាំងដើម្បីដោះដូរអ្វីមួយចរចាដោះដូរអ្វីមួយសម្រាប់ជា យន់ការពារខ្លួននៅថ្ងៃក្រោយអាចដែរអាចថាឥឡូវខ្ញុំចាប់ពីនឹងឲ្យដើម្បីឲ្យឯងនេះចឹងខ្ញុំទៅប៉ុន្តែកុំកាត់ទូខ្ញុំអីណាណាកុំរលរឿងខ្ញុំទៀតអីថ្ងៃក្រោយគឺថាទុកប៉ុណ្ណឹងបានហើយទៅតែពីរអ្នកហ្នឹងទៅ បានហើយកុំបន្តរឿងក្តីហ្នឹងទៀតណាអាចអីចរចាគ្នាឲ្យដោយសារឃើញហ៊ីមុនហៀងហួយវិសិទ្ធអស់តម្លៃអស់ប្រយោជន៍ចឹងអាចទូទាត់គ្នា ជាមួយនឹងរដ្ឋាភិបាលបារាំងជាមួយនឹងបលិសអង្គការពលព្រោះហ៊ុនសែនមានសិទ្ធិក្នុងការចរចាពីព្រោះខ្លួនជានាយករដ្ឋមន្ត្រីតំណាងឲ្យប្រទេសមួយណាគេអាចចរចាគ្នាបានអានោះទោះស្បីស្បាត់ក្នុងតុលាការខ្លីក៏ប៉ុន្តែនយោបាយនៅតែពាក់ព័ន្ធណាការទូតណាអញ្ចឹងអានោះគឺអញ្ចឹងរឿងគឺវាត្រូវតែអញ្ចឹងហើយអានោះអញ្ចឹងហុយពិសិដ្ឋលងីមុនហៀងថ្ងៃក្រោយបើសិនជាហ៊ុនសែនឃើញថា ពីរអ្នកហ្នឹងធ្វើឲ្យមានហៅថាទ្វេគ្រោះណាផ្ដាល់គ្រោះទៅឲ្យ មុខមាត់ខ្លួនកិត្តិយសខ្លួននិងតំណែង ខ្លួនជានាយករដ្ឋមន្ត្រីឬក៏ពេលដែលអនាគតពេលខ្លួនអស់ពីអំណាចឬកូនខ្លួនបន្តអំណាចទៅវាធ្វើប៉ះពាល់នយោបាយការទូតធ្វើប៉ះពាល់ដល់កិត្តិយសខ្លួន កាន់តែខ្លាំងវិឆាអន្តរជាតិធ្វើឲ្យប៉ះពាល់ទៅដល់ហៅថាដែងអឺ នៃផលប្រយោជន៍បាក់របស់ខ្លួននឹងកាន់តែខ្លាំងហ៊ុនសែនអាចលះបង់ពីរអ្នកឡើងទី1អាចឲ្យអឺចាប់ហ៊ុយពិសិដ្ឋហើយនឹងហ៊ីមនាងមកក្រៅឲ្យបារាំងដាក់ទោសហើយចរចាគ្នាណាទី2គឺថាអាចពីរអ្នកហ្នឹង បាត់ខ្លួនឬហៅថាកពើស៊ីដូចដែលអា អាប្រេស៊ីលដែលជាអ្នកគប់ក្របាច់ផ្ទាល់ហើយនឹងមនុស្សជាច្រើនទៀតដែលសកម្មសកម្មឲ្យត្រូវបានបាត់ខ្លួនហើយយើងតែនិយាយនៅស្រុកខ្មែរថាគេយកឲ្យកពើស៊ីហ្នឹងគឺវាប៉ុណ្ណារឿងអីចឹងដូចភុនភាពអីចឹងឃើញភុនភាពពេលបែកភុនសម្បាច់ទៅប្រកហ៊ុនសែនហ្នឹងគេបាញ់ចោលបាត់នៅបាយចានហ្នឹងឃើញអាហ្នឹងអត់មានអីឆ្ងល់ទេបងប្អូនកុំឆ្ងល់ ពួកប្រកាគឺជាប្រពៃណីរឿងអស់ហ្នឹងហ្នឹងអញ្ចឹងទេអឺខ្ញុំជឿថានឹងចាប់ថ្ងៃក្រោយហើយសម្រាប់ហ៊ុនសែនមានជំរឹះហ្នឹងដើម្បីអឺដោះស្រាយបញ្ហាហ្នឹងហើយនេះខ្ញុំចង់បញ្ជាក់អញ្ចឹងហើយបងប្អូនមិនបាច់ឆ្ងល់ទេ ថា ហេតុអីបានគេមិនប្រឡឹងហ៊ុនសែនមិនចាក់ហ៊ុនសែនអីចឹងអញ្ចឹងនេះជាហេតុផលដែលខ្ញុំបញ្ជាក់បងប្អូន គឺថាទូសនឹងថ្មីត្បិតតែជាបទអក្រិតក៏ប៉ុន្តែហ៊ុនសែនមាន អភ័យឯកសិទ្ធអឺការទូតណាគឺថា diplomatic immunity គឺអានឹងគឺច្បាប់អន្តរជាតិគេបង្កើតមកសម្រាប់ការពារថ្នាក់ដឹកនាំពិភពទូទាំងពិភពលោកបណ្ដាជនប្រជាការជនប្រជាការទេហ្នឹងហើយ យើងនៅក្នុងហេតុផលហ្នឹងគឺអត់បានទេហើយពីព្រោះវាមិនមែនជាបទអក្រិតជាក់ស្ដែងអ្វីបាត់ជាជំងឺកំណត់ក៏ប៉ុន្តែអ្នកហ្នឹងមិនមែនជាអ្នកទៅគប់ក្របបែបផ្ទាល់ណាណាសូម្បីយើងតំណាងរាក៏ចឹងដែរសូម្បីយើងតំណាងរាទោះបីអឺបើយើងនិយាយនៅប្រទេសគេនេះគេហៅថាតលបតអក្រិតជាក់ស្ដែងមកអាចដក20ឯកសិទ្ធិបានបើស្រុកខ្មែរអាហ្នឹងក្រោវាហ៊ុនសែនឬខាងតំណាងរាបកប្រឆាំងអីដូចគេចាប់អឺលោក កម្មសុខាណាលោកគេចាប់មីងតែមីងមួសុខួរថ្នាក់រងសុខួរជាផ្សេងជា ដូចជាលោកអ៊ុំសមានណាប្រសិនបើគាត់ចាក់ស្លែងបើគាត់ចាក់ស្លែងឯណាលោកឃើញទេអញ្ចឹងស្រុកខ្មែរគឺអញ្ចឹងក៏ប៉ុន្តែបើនៅប្រទេសសេរីនេះអត់ទេបើគាត់ជាចាក់ស្លែងបងប្អូនហ្នឹងតើទៅឃើញវាយផ្ទាល់ថាលួចឃើញលួចផ្ទាល់តែឃើញអាផ្ទាល់ចាក់ស្លែងនេះម្ដងណា តម្លៃស្រុកខ្មែរគឺអត់ទេអត់មានទេ អាច្បាប់នឹងសម្រាប់ពួកអ្នកប្រឆាំងគឺវាអត់មានតម្លៃក៏ប៉ុន្តែសម្រាប់ហ៊ុនសែនដែលមានអភ័យឯកសិទ្ធិការទូតនយោបាយច្បាប់អន្តរជាតិវិច័យហ្នឹងគឺថាហ៊ុនសែនទទួល បាន ផលពីអានឹងបើសិន ជាគេអនុវត្តច្បាប់នឹងជារបៀបច្បាប់ស្រុកខ្មែរដែរគេចាប់ហ៊ុនសែនបានដូចគ្នាហ្នឹងហើយអាហ្នឹងបាទ ហ្នឹងហើយអញ្ចឹងអានឹងជាសារខ្លីដែលខ្ញុំចង់ផ្ញើជូនទៅបងប្អូនបកប្រជាជនទេកុំឲ្យអឺដល់ថ្នាក់យើងស្រឡាញ់បកស្រឡាញ់អំណាចបនស័កខ្លួនឯងយើងសុកចិត្តធ្វើឆ្កែហើយសុកចិត្តឲ្យគេធ្វើឆ្កែយើងសុកចិត្តធ្វើឆ្កែតាម គេកុំអីយកការគិតពិចារណាជាសំខាន់ជាពិសេស ទៅមើលសារលោកប្រធានសំរងស៊ីដែលសរសេរណាគាត់តែងមាន reference ភាគច្រើនណាស់ដែលគាត់សរសេរតែងមាន reference ណាអញ្ចឹងបងប្អូនទៅយកអានោះទៅគិតខុសពីហ៊ុនសែនណាគាត់មិនមែនជាមនុស្សកខកខងដូចអ្នកទាំងអស់ដែលមកចង់គាត់ទេណាណាអញ្ចឹងនេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ទៅបងប្អូនហ្នឹងខ្ញុំមិនមានអីច្រើនលើពីហ្នឹងទេ ហើយសូមអរគុណបងប្អូនដែលបានចូលរួមស្ដាប់ចែកគ្នាលេងហ្នឹងហើយហើយមួយទៀតខ្ញុំក៏រំតែ ជាការឆ្លើយតបទៅបងប្អូនខ្លះដែលគាត់សរសេរសារមកខ្ញុំច្រើនតកតងរឿងលោកប្រធានកម្មសខា តាមពិតទៅខ្ញុំមិនមានសិទ្ធិមិនមានទួលនីតិអ្វីត្រូវនិយាយបកស្រាយទេប៉ុន្តែដើម្បីបងប្អូនខ្លះឆ្ងល់ ដែលសួរមកខ្ញុំសួរឲ្យសួរទៀតហើយច្រើននៅក្នុងប្រអប់សារគាត់សួរថាអឺតើបងគិតយ៉ាងម៉េចទី1លោកប្រធានលោកកឹមសុខានាំគ្នាគូកនសិតតែនៅជុំវិញអ្នកប្រឆាំងអឺទៅដើរលេងដើរអីថតរូបថតអីស៊ីចុកសបាយហឺហាអីដើរលេងកំសាន្តអីបងគិតបងគិតយ៉ាងម៉េចទី1ទី2 ឥឡូវមាន សំណួរច្រើនមកខ្ញុំរើសសំណួរពីរដែលសំខាន់ទី2គេសួរថាអឺដែលតើអ្វីដែលលោកប្រធានកឹមសុខាគាត់ទៅនាំក្រុមការងារទាំងអស់ហ្នឹងទៅអឺគេទៅប្រជុំឬមួយក៏ធ្វើការយ៉ាងម៉េចឲ្យមានតាក់ទងមកក្រុមបងដែលអឺជាថ្នាក់ដឹកនាំសង្គមជាតិនៅក្រៅប្រទេសហើយមានធ្វើការអីជាមួយគ្នាជាក្រៅផ្លូវការទេ អានឹងខ្ញុំចង់បញ្ជាក់អញ្ចឹងសំណួរពីរនឹងដែលខ្ញុំគិតថាសំខាន់ហើយខ្ញុំចង់បញ្ជាក់ខ្ញុំតាមពិតទៅខ្ញុំក៏គួរឆ្លើយក្នុងនោះដែរក៏ប៉ុន្តែខ្ញុំមិនមានពេលសរសេរច្រើនដោយសារបងប្អូនយើងជាច្រើនសួរមកប៉ុន្តែខ្ញុំចង់បញ្ជាក់ដូចនេះសម្រាប់សំណួរទី1រឿងដែលលោកប្រធានកម្មសខាគាត់អញ្ជើញទៅ ក្រុមការងារគាត់យើងឃើញសត្វតាជាមនុស្សដែលវាយប្រហារលោកប្រធានសមរង្ស៊ីណាជាសំខាន់ណាហើយលោកវាយប្រហារអឺណាមីងមូសុខួរបងអីចាអៀងអីឡាក់ឡាក់ហ្នឹងអានេះជាសិទ្ធិរបស់គាត់ទេខ្ញុំចាំបញ្ជាក់ចឹងគាត់នាំអ្នកណានាំទៅប៉ុន្តែប្រជាពលរដ្ឋខ្មែរគឺគាត់ដឹងច្បាស់គាត់ដឹងច្បាស់ គាត់នឹងធ្វើការវិនិច្ឆ័យគាត់នឹងធ្វើការវិនិច្ឆ័យហើយគាត់នឹងឲ្យតម្លៃថាហេតុអីបានជាលោកធានកម្មសកាដែលតាំងខ្លួនជាប្រធានបកតាំងខ្លួនជានិមិត្តរូបនៃការបង្រួបបង្រួមបកជាអ្នកមិនយកខ្មែរណាជាសត្រូវហេតុអីបានជាគាត់យកមនុស្សនៅជុំវិញខ្លួនគាត់ដែលយកសំរាមស៊ីដែលជាអ្នកបកប្រឆាំង ជាមួយគ្នាជាសត្រូវដើរតាមខ្លួនហេតុអីបានជាគាត់អោបកសោបមនុស្សដែលយកខ្មែរគ្នាឯងជាភាសាគឺខ្មែរអ្នកប្រឆាំងគ្នាឯងជាសត្រូវអោបតាមខ្លួនតែបែរអត់យកខាងមនុស្សដែលនៅខាងបកប្រជាជនជាសត្រូវទៅវិញអាហ្នឹងអានោះជាជនខ្មែរគាត់ពិតទៅអាខ្ញុំចង់បញ្ជាក់ចឹងណារូបរាងកម្មសថាបើមានទ្រឹស្ដីល្អណាអត់យកខ្មែរណាជាសត្រូវទេ ក៏ប៉ុន្តែរាល់ថ្ងៃគាត់កំពុងតែយកមនុស្សដែលយកខ្មែរគ្នាឯងជាសត្រូវគឺជាភាសាគឺមនុស្សដែលនៅក្នុងបកជាមួយជាសត្រូវយកមកដាក់តាមខ្លួនពួកអាហ្នឹងអត់យកពួកបកប្រជាជនជាសត្រូវណាក៏ប៉ុន្តែយកយើងដែលជាអ្នកគ្រប់គ្រងលោកប្រធានសំរងស៊ីឬក្បាយជាយកលោកប្រធានសំរងស៊ីជាសំខាន់ជាសត្រូវទៅវិញតែយើង ប្រើទស្សនៈនឹងយ៉ាងម៉េចអញ្ចឹងលោកប្រធានកម្មសខាគាត់ទៅគួរតែឆ្លោះប្រចាំឡើងវិញ នៅអាទិស្ដីគាត់នឹងណាអានេះខ្ញុំនិយាយនេះក្នុងនាមខ្ញុំជាមនុស្សនៅក្នុងគណៈបកសង្គ្រោះជាតិដែរណាហើយខ្ញុំមានសិទ្ធក្នុងការបញ្ជាក់ជូនគាត់ណាគាត់ត្រូវពិចារណានឹងឡើងរឿងនឹងឡើងវិញណាហេតុអីបានជាគាត់ប្រើទ្រឹស្ដីហ្នឹងក៏ប៉ុន្តែគាត់យកមនុស្សដែលនៅជុំវិញគាត់ហ្នឹងសុទ្ធតែជាមនុស្សដែលយកមនុស្សខ្មែរគ្នាឯងជាសត្រូវជាភាសាខ្មែរដែល កំពុងរងគ្រោះកំពុងតែតស៊ូធ្វើការដើម្បីរំដោះប្រទេសជាតិជាមួយនឹងជនផ្ដាច់ការជាសត្រូវទៅវិញណាពួកហ្នឹងអត់មានសត្រូវជាមួយបកប្រជាជនទេយើងឃើញមកទៅដល់ទៅសម្ភាសនៅទូរទស្សន៍ពួកបកប្រជាជនឡើងស្ទូឌីយោមួយបកប្រជាជននិយាយឯងមកទៅហឹងណាឃើញទេ អត់មានសត្រូវមួយបពាជនទេគេអត់ចាប់អត់ចង់ដើរធ្វើការរោស៊ីហឺហាសបាយផុសរាល់ថ្ងៃតែបែរជាយកយើងដែលជាអ្នកប្រឆាំងដូចគ្នាដែលថាជាមនុស្សនៅក្នុងបកតែមួយរួមកម្លាំងដៃគ្នាដើម្បីសម្ដោះប្រទេសជាសត្រូវទៅវិញ ខ្ញុំកំពុងតែឆ្ងល់រឿងហ្នឹងតើលោកប្រធាន កម្មសខាដែលគាត់ប្រកាន់យកអាទិស្ដីហ្នឹងមានន័យយ៉ាងម៉េចអាហ្នឹងណា អញ្ចឹងហើយបានជាខ្ញុំចង់ឲ្យលោកប្រធានកម្មសការគាត់បកស្រាយទៅប្រជាពលរដ្ឋខ្មែរខ្លួនឯងទៅណាខ្ញុំមិនមានអ្វីទៅបញ្ជាក់លើពីហ្នឹងឯងគាត់ថាខ្ញុំឆ្ងល់ដែរហ្នឹងឯងក្នុងនាមយើងជាខ្មែរក្នុងនាមជាអ្នកប្រឆាំងលោកគ្នាហើយយើងប្រើទស្សន័យនោះមិនយកខ្មែរណាជាសត្រូវខ្ញុំបែរជាយកមនុស្សនៅជុំវិញខ្លួនគាត់ បែរសុទ្ធតែជាមនុស្សដែលយកខ្មែរគ្នាឯងមនុស្សដែលអឺរងគ្រោះដូចគ្នាធ្វើការក្នុងបកជាមួយ គ្នាគ្រូសាទៅមួយជាសត្រូវទៅវិញអាហ្នឹងដែលយើងគ្រប់គ្នាឆ្ងល់ហើយចង់ដឹងណាហើយបងប្អូនវិនិច្ឆ័យតាមហ្នឹងទៅណាហើយរឿងគាត់ទៅដើរលេងទៅអីហ្នឹងជាសិទ្ធិផ្ទាល់ខ្លួន ជារឿងផ្ទាល់ខ្លួនណា ខ្ញុំមិនមានអ្វីអាកាសខ្ញុំមិនមានអ្វីត្រូវវិនិច្ឆ័យទេណាហើយបងប្អូនខ្លះគឺសរសេរថាគេជាប់គុកបែរជាមានឱកាសដើរលេងសប្បាយហឺហាជាងអ្នកនេះទៅទៀតណាហ្នឹងធ្វើមិនទេបើស្រុកយើងគេផ្ដល់សិទ្ធិឲ្យអ្នកជាប់គុកមានសេរីភាពបែបហ្នឹងអាហ្នឹងយើង ទទួលយកទៅណាថាស្រុកសន្តិភាពណាហ្នឹងហើយអឺអ្នកជាប់គុកគេក៏សុបាយណាអ្នកអឺណៃណាអ្នកជាប់គុកណាទូក្បាត់ជាតិក៏សុបាយយើងតែនិយាយទៅអត់សុបាយតែយើងអ្នកតស៊ូពិតប្រកបណាណាយើងដែលអ្នកតស៊ូអឺដើម្បីសេរីភាពណាស្វែងរកអឺអឺ នៃការសាមគ្គីគ្នារំដោះប្រទេសជាតិមានតែយើងទេដែលអត់សុបាយហ្នឹងហើយតែពួកក្រុមគេគេអ្នកជាប់គុកអ្នកទូក្បត់ជាតិអីគេសុបាយអាហ្នឹងធ្វើមិនទេអាហ្នឹងបើច្បាប់ស្រុកខ្មែរគេផ្ដល់ឲ្យមនុស្សដែលជាប់គុកបែបហ្នឹងឬក្រុមការងារបែបហ្នឹងមានសេរីភាពសុបាយបែបហ្នឹងក្នុងសារភាពបែបហ្នឹងគឺក៏តាមហ្នឹងទៅហ្នឹងហើយហើយរឿងដែលថាសំណួរទី2បញ្ជាក់មកថា គាត់ទៅនឹងប្រជុំឬក៏អត់ឲ្យមានតាក់ទងមកខាងព្រមបងអីដែលជាថ្នាក់នាំសង្គមជាតិអីតាក់ទងមួយលោកធានអីនឹងខ្ញុំអត់ដឹងទេបងប្អូនហ្នឹងហើយខ្ញុំអត់ដឹងទេហើយក៏សម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់មានដែលតាក់ទងទៅគាត់ទេហ្នឹងហើយតែរឿងគាត់តាក់ទងទៅលោកធានសំរងស៊ីឬថ្នាក់នាំអីផ្សេងទៀតក៏ខ្ញុំអត់ដឹងដែរហ្នឹងហើយបើសម្រាប់ខ្ញុំផ្ទាល់ពីព្រោះបងប្អូនសួរខ្ញុំគឺអត់ទេខ្ញុំអត់ដឹងទេ មិនដឹងថាគេទៅនឹងដើរលេងឬក៏គេប្រជុំការងារផ្ទៃក្នុងអីយ៉ាងម៉េចក៏អត់ដឹងដែរប៉ុន្តែបើនិយាយអំពី ក្រមបដាញការងារនៅក្នុងប្រទេសណាសកម្មជនគណៈបកសង្គ្រោះជាតិថ្នាក់មូលដ្ឋានថ្នាក់ស្រុកថ្នាក់ខេត្តពេលដែលគាត់ប្រជុំជាសម្ងាត់ឬក៏ធ្វើការអីពួកគាត់តែងតែតាក់ទងមកពួក ខ្ញុំឬថ្នាក់ដឹកនាំការប្រទេសហើយដោយសារអីដោយសារតែសង្គ្រោះជាតិពេលដែលយើងបាត់ការិយាល័យសំខាន់នៅស្រុកខ្មែរណានៅចាក់អង្រែដែលជាស្ថាប័នកណ្ដាល the headquarter ដែលជាការិយាល័យកណ្ដាលធ្វើការបកទាំង ជាពិសេសគឺកិច្ចការរដ្ឋបាលណាការងារគ្រប់គ្រងការងារសីសីគូលយោបាយកន្លែងបាក់មជ្ឈមណ្ឌលបាក់កន្លែងក្បាលម៉ាស៊ីនបាក់ពេលគេរំលាយទៅកន្លែងធ្វើការបាន គឺគណៈបកសង្គ្រោះជាតិរាល់ថ្ងៃគឺយើងមានកាយអាល័យកដាលមួយគឺនៅក្រៅប្រទេសហៅថា CNRPO អញ្ចឹងខ្ញុំក៏ជាថ្នាក់ដឹកនាំនៅក្នុងនោះដែរ អញ្ចឹងបងប្អូននៅក្នុងប្រទេសបើពេលគាត់ធ្វើការងារអីក៏ដោយជួបគ្រោះថ្នាក់បញ្ហាក៏ដោយតែងតែតាក់ទងមកថ្នាក់នាំនៅក្រៅប្រទេសណាអញ្ចឹងរឿងដោយឡែករឿងលោកប្រធានកម្មសុខាគាត់ទៅអីអីរឿងតាអីមួយក្រុមអីយ៉ាងម៉េចម៉េចហ្នឹងអានឹងខ្ញុំអត់ដឹងទេពីព្រោះខ្ញុំជឿថាការថ្នាក់នាំ CNPO ក៏មិនបានដឹងដែរថ្នាក់នាំផ្សេងទៀតក៏ដឹងដែរខ្ញុំក៏ដឹងដែរផ្ទាល់ខ្លួនហ្នឹងហើយ ហ្នឹងហើយបាយជំរាបសួរសារាហ្នឹងហើយជំរាបសួរបងប្អូនអឺផ្សេងៗទៀតជំរាបសួរបងម៉ារីអញ្ចឹងគឺមានប៉ុណ្ណឹងខ្ញុំចង់បញ្ជាក់ណាខ្ញុំអឺมันមានអ្វីដឹងលើពីនឹងទេហើយខ្ញុំឆ្លើយជូនបងប្អូនបើស្មោះហើយខ្ញុំប្រចង់ផ្ដាំទៅមនុស្សមួយចំនួនដែលតែងតែវាយប្រហារដោយអកតេមករូបខ្ញុំអឺ និងអឺមនុស្សមួយចំនួនទៀតដែលនៅអឺក្នុងបកសង្គ្រោះជាតិហើយតែងធ្វើការងារសម្រាប់ការងារបក ជាពិសេសគឺបងប្អូនមួយចំនួនដែលនៅជុំវិញលោកធានកម្មសកាខ្ញុំចង់បញ្ជាក់ថាពួកខ្ញុំមិនដែលវាយប្រហារលោកធានកម្មសកាដោយគ្មានមូលហេតុទេពេលដូចពេលនេះអញ្ចឹងខ្ញុំមិនមែនវាយប្រហារគាត់ ដោយ គ្មានមូលហេតុមិនមែនវាយប្រហារខ្ញុំនិយាយបញ្ជាក់ និយាយទៅពេលនេះក៏ខ្ញុំអត់វាយប្រហារគាត់ដែរខ្ញុំសួរទៅគាត់ណាហើយសួរទៅគាត់ទៅត្រឹមត្រូវដោយថ្លៃថ្នូរហើយខ្ញុំចង់ឲ្យគាត់បកស្រាយណាហើយខ្ញុំក៏មិនដែលទៅរុកគួនអីមុនដែរណាហើយពេលខ្លះខ្ញុំបកស្រាយដោយសារតែ មានបងប្អូនយើងសួរច្រើនបងប្អូនខ្លះដែលចោទសួរខ្ញុំណាដែលវាយប្រហារខ្ញុំតាមសារជាពិសេសណាពីព្រោះមនុស្សមួយចំនួនច្រើនតែអឺ វាយមកជាក្នុងសារឬក៏អ្នកខ្លះឌៀមតាមអីខាងក្រៅដើរនិយាយខាងក្រៅណាដូចថាពួកវាក្លាហានបានតែនៅក្រៅស្រុកណារត់ចោលស្រុកណាបើពួកឯងគាត់បើណាមកចូលមកក្នុងប្រទេសណាជាប់គុកដោយលោកប្រធានកម្មសភាតស៊ូដោយលោកប្រធានកម្មសភាក្នុងប្រទេសជាប់គុកដោយគាត់ទៅ ខ្ញុំអឺខ្ញុំឮស្មហើយអានឹងខ្ញុំចង់បញ្ជាក់មិនមែនមានន័យថាខ្ញុំអឺធ្វើការនិយាយប៉ះពាល់គ្នាឯងទេក៏ប៉ុន្តែពេលខ្លះខ្ញុំពិបាកទ្រាំក៏ខ្ញុំសូមសិទ្ធឆ្លើយតបទៅបងប្អូនវិញខ្លះដែរពីព្រោះមិនធំតែវាយប្រហា ខ្ញុំទេ ជាពិសេសវាយប្រហាលោកប្រធានសំរងស៊ីស្ទឺរាល់ថ្ងៃអាសាបែបហ្នឹង ខ្ញុំចង់ផ្ដាំទៅបងប្អូនដូចនេះឲ្យយល់បើបងប្អូន deal តេសខ្ញុំរឿងរត់មកក្រៅប្រទេសតេស deal រឿងអឺដូចជាបងអេងឆៃអៀងនមីមួសុខួរថ្នាក់រងសុខួរជាតិផ្សេងទៀតរត់ចោលប្រទេសបងប្អូនមើលទៅពេលដែលរត់ណាមិនមែនរត់តែបងអេងឆៃអៀងឬមនុស្សនៅជុំវិញលោកប្រធានកម្មសំរងស៊ីទេ សូម្បីតែមនុស្សដែលនៅជុំវិញលោកកឹមសុខាទាំងអស់ក៏រត់ចោលស្រុកដែរអត់មាននរណានៅទេមានអ្នកខ្លះទើបទៅវិញសុំសិទ្ធធ្វើនយោបាយសុំផ្សេងផ្សេងហ្នឹងបានទៅវិញលោកយ៉ែមពុញរិទ្ធជាជាដើមណាទើបត្រឡប់ទៅវិញហើយមើលនរណាមើលកូនលោកកឹមសុខាទាំងមនុស្សវិជាទាំងបងស្រីមនុស្សវិជាទាំងអឺអូនពៅ ដែលអត់ធ្វើនយោបាយសោះក៏រត់មកដែរឃើញទេមួយណាទៀតដូចប្អូនហ៊ីងសុកសានសិនអ្នកចំណិតដៃឆ្វេងដៃស្នាមក៏រត់មកដែរមាននរណានៅក្នុងស្រុករត់មកអស់ហើយតើហេតុអីបានជាឌីលរាខាសមរាំងស៊ីខ្ញុំសោះបើជប់បានជប់ទៅ វាអត់មានអីចំណេញទេហើយខ្ញុំក៏អត់ត្រូវការឆ្លើយតបដែរ ខ្ញុំក៏មិនទៅចង់លើកឈ្មោះលើកអីប៉ះពាល់ដូចជាប្អូនមនុស្សជាប្អូនហ៊ីងសុកសានអីទេពីព្រោះគាត់ធ្លាប់ធ្វើការជាមួយគ្នាហើយក៏ដូចចាត់ទុកដូចជាប្អូនខ្ញុំដែរខ្ញុំមិនដែលចង់ប៉ះពាល់អីរឿងចឹងចឹងទេក៏ប៉ុន្តែខ្ញុំចង់ប្រាប់មនុស្សដែលនៅជុំវិញលោកប្រធានកម្មសខាទាំងអស់ហ្នឹងឲ្យប្រើគួរក្បាលគិតណាហើយលោកប្រធានកម្មសខាគួរតែប្រាប់ទៅពួកហ្នឹងរិះគន់កន្លែងខ្លះក៏រិះទៅប៉ុន្តែកាលណាវាជ្រុលពេកក៏វាអត់សមរម្យដែរគេក៏ទទួលយកមិនបានដែរ អានឹងដែលយើងត្រូវគិតណាអានឹងហើយបើថាជាប់គុកមកស្រុកខ្មែរជាប់គុកដោយលោកប្រធានកម្មសខាតស៊ូដោយលោកប្រធានកម្មសខាក្នុងគុកលោកលោកប្រធានកម្មសខាខ្ញុំនិយាយត្រង់ខ្ញុំអត់ខ្លាចទេគុកដោយលោកប្រធានកម្មសខាណាជាការពិតពិបាកមែនហើយ2ឆ្នាំនៅកាំងកលាំងប៉ុន្តែគុកគាត់អ្នកនយោបាយជាប់ខ្ពស់ មានអាណាទៅវាយដំច្រំធាក់គាត់ធ្វើបាបគាត់ហើយនឹងគុករាល់ថ្ងៃឥឡូវនេះមិនត្រឹមតែខ្ញុំទេខ្ញុំជឿថាបងប្អូនណារាប់លានអ្នកប្រចាំជាប់គុកដូចគាត់ទេនៅក្នុងផ្ទះវិឡាដោយអាកសភៅដើរលេងណាលុយចាយទាំងបាច់ទាំងបាច់ណាពាក់ប្រវត្តិកអាវធំជីសឡានទំនើបងាប់ហើយមាននរណាទៅខ្លាចជាប់គុកខ្ញុំទេ ដើរលេងដើរអីឯងទាំងវងទាំងវងគ្មានខ្លាចទេជាប់គុកចឹងចឹងអើនិយាយត្រង់ខ្ញុំមកក្រៅស្រុកដោយសារគេតាមសម្លាប់យល់ទេមិនខ្ញុំណាជាប់គុកខ្លាចជាប់គុកអញ្ចឹងងាប់ហើយអញ្ចឹងខ្ញុំចង់ផ្ដាំទៅបងប្អូនកន្លែងខ្លះណា ឈប់បានឈប់ទៅវាអត់មានចំណេញអីឲ្យយើងអ្នកតស៊ូគ្នាហើយខ្ញុំក៏ដូចជាក៏វាខ្ញុំល្អៀខ្លួនដែរពេលដែលខ្ញុំលើករឿងនឹងយកមកនិយាយពីថាយើងជា អ្នកប្រឆាំងដូចគ្នាវាគ្មានហេតុផលអីត្រូវនិយាយទេរឿងអស់នឹងប៉ុន្តែពេលខ្លះខ្ញុំទ្រាំមកបានទេណាខ្ញុំចង់បញ្ជាក់បងប្អូនអញ្ចឹងមនុស្សទោះបីជាព្រះក៏មានការគាត់ថាមានបន្ទាត់ក្រហមដែរណាខ្ញុំចង់បញ្ជាក់បងប្អូនអញ្ចឹង កុំឲ្យវាជ្រុលពេកណាអានោះខ្ញុំផ្ដាំទៅបងប្អូនណាដែលនៅជុំវិញលោកប្រធានកម្មសកាមនុស្សដែលមានការអត់ធ្មត់គួរនិស័យគឺមនុស្សដែលនៅជុំវិញខ្លួនលោកប្រធានកម្មសកាហ្នឹងហើយលោកប្រធានសំរាំងស៊ីហ្នឹងហើយខ្ញុំបញ្ជាក់ច្បាស់ណាមនុស្សដែលនៅជុំវិញលោកប្រធានសំរាំងស៊ីខ្ញុំប្រាប់គឺមានការអត់ធ្មត់ហើយខ្ញុំមិនមែននិយាយបងប្អូនឯណាគាត់ទៅក្រុមក្រុមឯង ណាតែអ្នកដែលមានឋានៈទូរទីដែលជាសំរាំងស៊ីនិយមធ្វើការជំវិញខ្លួនសំរាំងស៊ីខុសឆ្ងាយណាស់ដូចមេឃដីមនុស្សដែលនៅជំវិញខ្លួនកម្មសកាខុសគ្នាដូចមេឃដីពីសិលធម៌ពីវិន័យណាពីអឺទិសដៅដែលត្រូវធ្វើការអត់វិយសមរពូមិញខ្ញុំប្រាប់ មនុស្សនៅជុំវិញលោកប្រធានកំសរអត់វិញសមរភូមិហើយបើវាយមុនណាវាយតែហ៊ុនសែនទេណាហើយបើរឿងមិនវាយគ្នាឯងកំរដូចខ្ញុំអញ្ចឹងដូចថ្ងៃនេះខ្ញុំចេញមកបកស្រាយខ្ញុំចេញមកនិយាយដូចវាទើសទាល់ក៏វាវាឃើញរាល់ថ្ងៃឃើញអាសាវាយប្រហារហ្នឹងពីមនុស្សដែលជុំវិញលោកប្រធានកម្មសខាដែលវាយប្រហារគ្នាឯងហ្នឹងវាដូចជាអត់មានការងារអីសោះ ខ្ញុំចង់បញ្ជាក់ពួកនឹងអត់មានការងារអីរឿងស្រុកទេរឿងបរឹងអឺដែលថ្នាក់ដឹកនាំរឿងសុកទុកអ្នកគ្រប់គ្រងដែលរងគ្រោះដូចគេធ្វើបាបរឿងបញ្ហាប្រទេសជាតិពុកអលួយរឿងអឺចិនរឿងយួនសុកខ្មែររឿងស្អីវាដូចជាអត់មាននៅក្នុងគោលបាលពួកនឹងសំបីតាប្រពន្ធក៏ចោល មួយថ្ងៃមួយថ្ងៃបើកភ្នែកបិទភ្នែកព្រឹកល្ងាចគឺដឹងតែសំរាំងស៊ីអាក្រក់នេះសំរាំងស៊ីអាក្រក់នោះសំរាំងស៊ីថោកចេះសំរាំងស៊ីថោកចុះពួកជុំវិញសំរាំងស៊ីចេះមួយចុះមួយវាអត់មានអីនៅក្នុងនឹងបងប្អូនទៅមើលទៅមិនដឹងជាសារពួកគេនឹងផុសដើម្បីអីទេអានឹងមកខ្ញុំចឹងមកខ្ញុំ ជួនកាលខ្ញុំត្រូវនិយាយខ្លះហើយខ្ញុំបញ្ជាក់បងប្អូនមើលតែមនុស្សនៅជុំវិញលោកវិទ្យាសាស្ត្ររ៉ាស៊ីដែរណានិយាយរឿងហ្នឹងមនុស្សដែលនៅក្នុងឋានៈជាន់ខ្ពស់នៅក្នុងបកខុសពីខ្ញុំអត់មានណានិយាយខ្ញុំនិយាយខ្លះខ្ញុំត្រូវនិយាយណាមានមួយទៀតគឺលោកឆាំចានីឆាំចានីលោកឆាំចានីពេលខ្លះគាត់ដាក់ ឌឺដងអីមួយមួយយ៉ាងដែរដូចខ្ញុំអីដែរបើខ្ញុំនិយាយត្រង់តែម្ដងណាអាពេលខ្លះឌឺដងអីខ្លះដែរបន្តិចតួចអីដែរណាខ្ញុំបញ្ជាក់អញ្ចឹងកាលណាទ្រាំមិនបានពេកណាហ្នឹងហើយខ្ញុំអឺក៏មានប៉ុណ្ណឹងទេហើយខ្ញុំអឺសង្ឃឹមថាបងប្អូនយល់ចំពោះអ្វីដែលខ្ញុំនិយាយហើយខ្ញុំក៏នឹងចង់បញ្ជាក់ថា ដូចសារខ្ញុំសរសេរមុននឹងតិចបងប្អូនតាំងពីគេរំលាយសង្គ្រោះជាតិមកណាពលរដ្ឋឬក៏អ្នកគ្រប់គ្រងយើងក្នុងប្រទេសរងគ្រោះច្រើនណាស់គេគម្រាមកំហែងតាមមូលដ្ឋានគេរៀបរៀងសិទ្ធិមិនឲ្យធ្វើការងារធ្វើការនោះដោយសារយើងដឹងយើងសកម្មជនបកឬស្អីស្អីបាក់បង់ការងារក៏ច្រើនជាប់គុកក៏ច្រើន រត់មកក្រៅប្រទេសក៏ច្រើនខ្ញុំប្រាប់តាំងពីខ្ញុំ តាំងពីការបែកបាក់គេរំលាយសង្គមជាតិមកពួកយើងដែលនៅក្រៅប្រទេសថ្នាក់រួមក្រៅប្រទេសយើងធ្វើការយ៉ាប់ជាមុនទទួលបន្ទុកច្រើនជាងមុនជាពិសេសការពង្រឹងថ្នាក់រួមតាក់ទងថ្នាក់រួមនៅក្នុងប្រទេសក៏មានការលំបាកជាងមុនណាអ្វីដែលពិបាកបំផុតគឺផ្នែកហិរញ្ញវត្ថុ ដែលយើងត្រូវប្រឹងរកលុយកាន់តែច្រើន ជាងមុនដើម្បី ជួយ ទៅបងប្អូនយើងតិចក្តីច្រើនក្តីគឺយើងមិនដែលខកខានទេជួយពួកគាត់ជីវភាពពួកគាត់ណាបងប្អូនយល់ណាចំណាយមិនមែនតិចទេហើយលោកប្រធានសំរាំងស៊ីខ្ញុំបញ្ជាក់គាត់អត់ដែលសម្រាប់ទេបើដឹងថាណារត់ទៅថៃព្រាមណារគេចាក់ឪពុកព្រាមទេមកអស់ហើយ ប្រាប់មកអស់ឲ្យមេដឹកនាំតាមប្រទេសមួយមួយថ្នាក់មកពូលទៅធ្វើម៉េចណាគ្រួសារគាត់យ៉ាងម៉េចមានប្រមាណអ្នកតើយើងអាចមានលទ្ធភាពរលុយមកពីណាដើម្បីជួយពួកគាត់ណាបានប្រមាណបានប្រមាណគាត់ណាបានសម្រាប់ទេខ្ញុំប្រាប់ណាមិនដូចអ្នកខ្លះរំភើយអត់ដើរខ្វល់អត់អីយកចិត្តទុកដាក់ទេណាខ្ញុំនិយាយទីត្រង់ពេលដែលយើងធ្វើការកាន់តែច្រើន យើងធ្វើការជាមួយគ្នាកាន់តែចាស់ទើបយើងដឹងអំពីការលះបង់របស់មេមួយមួយណាដូចជាភាសាបងអីចៃអៀងខ្ញុំប្រាប់ដល់ណាថាអីថាប្របើយើងធ្វើធ្វើការជាមួយគាត់ហើយអ្នកមីងនិយាយថាគឺគាត់ក្តាប់អ្នកដែលរងគ្រោះអ្នកដែលធ្វើការគាត់ក្តាប់ច្បាស់ដូចថ្ងៃអញ្ចឹងដើម្បីទទួលខុសត្រូវដើម្បីមើលថែពួកគេជួយទំនុកតម្រង់ពួកគេតាមសេដ្ឋកិច្ចតាមសុវត្ថិភាព ណាទាំងផ្លូវចិត្តគឺថាសពអាការបងប្អូនទៅយល់ណាមិនរឿងលេងសើចទេណាបងប្អូនរាល់ថ្ងៃមួយថ្ងៃប្រហែលម៉ោងបងប្អូនមានពេលប្រហែលម៉ោងដែលទៅធ្វើការដើម្បីជួយប្រទេសជាតិណាសួរខ្លួនឯងដោយពួកខ្ញុំអញ្ចឹងដោយលោកឆាំឆានីឬអ្នកផ្សេងផ្សេងទៀតព្រលឹមឡើងទៅធ្វើការបាត់ហើយណាសូម្បីពេលធ្វើការក៏ឆ្លៀតមើលព័ត៌មានស្រុកទេស គឺតាក់ទងក្រុមការងារដើម្បីធ្វើការងារប្រទេសជាតិដែរបងប្អូនគិតខ្លួនឯងទៅណាគូយល់ណាហើយដូច្នេះមកខ្ញុំចង់បញ្ជាក់ថារយៈចុងក្រោយនេះគឺខ្ញុំកាន់តែយល់អំពីអ្វីដែលលោកប្រធានសំរងស៊ីគាត់ធ្វើការប្រាក់អំណរសង្គមជាតិ តាមីងមូសុខួរបងអេជាអៀងបងម៉ែនស្ថាវរិនបងឡុងរីឡាក់គឺខ្ញុំប្រាក់ខ្ញុំកោតសរសើរពួកគាត់ហ្នឹងណាខ្ញុំមិនមានអីច្រើនទេហើយមិនមែនជាការអួតអាងលើកតម្កើងនេះលើកកើងសំណួរនោះប៉ុន្តែបងប្អូនតើយើងធ្វើការនៅក្នុងក្រុមការងារផ្ទាល់បាទយើងដឹងហើយបងប្អូនយល់ទេបងប្អូនអាចស្គាល់ចរិតខ្ញុំកាលណា តើធ្វើការផ្ដេសផ្ដាសឬការងារណាដែលមានភាពអយុត្តិធម៌មិនត្រឹមត្រូវសួរអ្នកដែលធ្លាប់ធ្វើការជាមួយគ្នាជាមួយខ្ញុំហ្នឹងណាមនុស្សខ្ញុំគឺលួចមុនគេខ្ញុំវាយមុនគេអត់មានអ្នកផ្សេងទេណាតែធ្វើអ្វីដែលខុសគោលដៅគោលការណ៍ស្អីហ្នឹងកម្រមាននរណាលួចមកដាក់មុនគេក្រៅពីខ្ញុំហ្នឹង អារម្មណ៍បងប្អូនយល់ហើយហើយខ្ញុំមកថាដាក់ខ្ញុំមិនដែលទុកមាត់ទេទុកមុខឲ្យទេដណ្ដាលវិញដណ្ដាលទេអញ្ចឹងអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេហើយខ្ញុំក៏សូមចិត្តបងប្អូនទាំងអស់គ្នារឹងមាំតស៊ូហើយអឺកុំបោះបង់ការតស៊ូយើងទាំងអស់គ្នាហើយអ្វីដែលសំខាន់ ជឿជាក់លើលោកធានសំរងស៊ីក្នុងថ្នាក់ដឹកនាំអឺនៅជំនួយគាត់ណាគឺមានប៉ុណ្ណឹងទេកុំអស់សង្ឃឹមហើយការតស៊ូប្រើពេលវេលាយូរណាมันងាយទេណាมันងាយទេបើយើងធ្វើនយោបាយឆាប់បានជោគជ័យឆាប់បានអំណាចណាគ្រប់គ្នាគេធ្វើនយោបាយគ្រប់គ្នាហើយណាប៉ុន្តែគឺមិនងាយទេ ដូច្នេះត្រូវការការអត់ធ្មត់ច្រើនណាតាមត្រូវការអត់ធ្មត់ប្រហែល20ឆ្នាំ30ឆ្នាំខ្ញុំថាមិនមែន20 30ឆ្នាំអាចដល់ខ្ញុំផុតជីវិតដល់កូនខ្ញុំទៀតក៏មិនដឹងចៅខ្ញុំទៀតក៏មិនដឹងមើលឃើញពួកប្រទេសផ្ដាច់ការនានាតពូជមើលយួនប្រមាណពាន់ឆ្នាំដែលមានសេរីភាពនៅស្គាល់វិជាធិបតេយ្យនៅយួនណាចិនប្រមាណពាន់ឆ្នាំហើយដែលមានសេរីភាពហ្នឹង មានប្រជាធិបតេយ្យដែរណាមើលមានដឹកនាំនៅសេរីអាសាតប្រហែលឆ្នាំ50 60 70ឆ្នាំតាំងពីអូតដល់កូនណាមើលអ៊ីរ៉ាក់អ៊ីរ៉ង់សិលពួកប្រជាការឡើងមកបន្តគ្នាណាស៊ីរ៉េញអាលស៊ូរីឃើញទេឃើញទេ លីប៊ីឃើញទេប្រទេសទៅយ៉ាងម៉េចតស៊ូយ៉ាងម៉េចមើលពួកអាហ្វ្រិកភាគច្រើនប្រជាជននៅក្រលហាមអត់សេរីភាពព្រោះតែមេដឹកនាំមួយមួយសម្រាប់អត់មានតិចក្រុមពី20ឆ្នាំ10ឆ្នាំ30ឆ្នាំ40ឆ្នាំហ្នឹងឃើញទៅមិនលេងសើចទេដូច្នេះកុំអស់សង្ឃឹមកុំធុញទ្រាន់ បើយើងមានមេដាសការយើងស្រឡាញ់ម្ដាយរបស់យើងមានថាមាតុភូមិរបស់យើងស្រឡាញ់គិតគូរដល់កូនចៅយើងស្រឡាញ់ជីដូនជីតាបុព្វបុរសយើងជាតិសាសយើងកុំបោះបង់ត្រូវតែតស៊ូដល់ដំណក់ឈាមចុងក្រោយដល់ភូចុងក្រោយកុំបោះបង់តែប៉ុណ្្នឹងឯងណាកុំអីសោះ ណាខ្ញុំមានប៉ុណ្ណឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នាហើយសូមជម្រាបលាហ្នឹងហើយសូមជូនពរហ្នឹងហើយសុខសប្បាយហើយសូមអរគុណហ្នឹងហើយដែលបានចូលរួមស្ដាប់ហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាហ្នឹងហើយជម្រាបសួរបងប្អូនមកជម្រាបលាហ្នឹងហើយបាទអរគុណបងប្អូនទាំងអស់គ្នាបាទ